សម្មាសម្ពុទ្ធវិនិច្ឆ័យរឿងកម្មដែលមនុស្សទាំងឡាយនាំគ្នាគិតតែដោយគំនិតខ្លួនឯងសំបីតែរឿងកម្មផលនឹងបាបបុណ្យនឹងវិនិច្ឆ័យអត់ត្រូវទេចឹងហើយបានជាមនុស្សមានសេចក្តីប្រមាទនឹងឯងកុំថាឡើយមនុស្សសាមញ្ញធម្មតាសំបីតែអ្នកមានអភិញ្ញានឹងក៏មើលខុសដែរឃើញប៉ុន្តែវិនិច្ឆ័យខុសមានសមណៈព្រាមខ្លះគាត់ចង់ដឹងប៉ុន្តែគាត់បានឈានណាអាចមើលចុតិនិងឧបបាតិ របស់សត្វបានប៉ុន្តែមិនមិនឃើញច្រើនទេបើថាចង់ឃើញនរណាមើលនរនឹងដឹងទីហោថាមើលបុគ្គលម្នាក់ហ្នឹងគាត់ធ្វើបន់ច្រើនអញ្ចឹងចង់ដឹងថាតើក្រោយពេលស្លាប់គាត់បដិសន្ធិនៅទីណាគាត់ចូលឈានរំពឹងមើលទៅឃើញអ្នកធ្វើបន់យូរមកស្រាប់តែកង់ដឹងកើតទីណាស្រាប់ធ្លាក់នរកបាត់ញាតិញោមមានអញ្ចឹងហ្នឹងហើយដល់អញ្ចឹងទៅថាគាត់ញាក់អូ អ្នកធ្វើបុណ្យស្រាប់តែធ្លាក់នរកអញ្ចឹងណោះគាត់ក៏មានទឹកថែឡើង ថារាល់អ្នកធ្វើបុណ្យទាំងឡាយនោះសុទ្ធតែធ្លាក់នរកបានគេយូរមកសួរព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថាមនាលភិក្ខុទាំងឡាយត្រង់ដែលព្រាមនោះឃើញដល់បុគ្គលអ្នក ធ្វើបុណ្យនោះធ្លាក់នរកតថាគតឯកភាពពីព្រោះវាជាការពិតប៉ុន្តែដល់ទីគាត់មានទឹកថែថាឲ្យតអ្នកធ្វើបុណ្យសុទ្ធតែធ្លាក់នរកគឺជាមិច្ឆាទិដ្ឋ ដ្ឋិមិនមែនជាការពិតទេតថាគតមិនឯកភាពទេយល់ទេយល់យល់ថាម៉េចពីព្រោះអីពីព្រោះក្នុងជីវិតយើងហ្នឹងឲ្យតែនៅ ជាបុត្រជនធ្វើបុណ្យធ្វើទានយ៉ាងម៉េចរក្សាសិលអប់រំចិត្តចម្រើនសមាធិវិបស្សនាយ៉ាងម៉េចក៏ដោយ វាមិនមែនសុទ្ធតែជាកុសលកើតបន្តគ្នារហូតកើតទេវាគង់តែមានអកុសលហ្នឹងហើយប៉ុន្តែគ្រាន់តែអញ្ចេះគ្រាន់ថាបើកុសលច្រើនឱកាសដែលអាចឲ្យផលក្នុងសុគតិច្រើនជាងប៉ុន្តែកុំភ្លេចថាវាមានអាបន្តិចបន្តិចដែរណាឧទាហរណ៍យើងដែលមានអាទីលក់ក្រែមកៃហើយគេពវល់ចេះគេដាក់គេដាក់ជួទួនមួយហ្នឹង នឹងដល់ហើយវាវាវល់មកត្រទៅទៅទៅទៅទៅទៅទៅទៅទៅទៅទៅក្រែកចូលមួយអញ្ចឹងបើអាលេខដែលត្រូវរង្វាន់ច្រើនមានន័យថាមានឱកាសត្រូវច្រើនប៉ុន្តែវាអាចចំអាសួយដែរសួយតែ2 3ដែរអត់បានណាសិតទៅវល់វល់មកដល់កន្លែងហ្នឹងក្រែកយល់អឺឬក្នុងពធលោកឧបមាថាកុសលដូចជាកោសអកុសលដូចជាកោ ខ្មែរបើកោសច្រើនហើយពេលម្ចាស់ក្របើកក្រមកហ្នឹងវាចេញបានតែមួយទេអញ្ចឹងបើកោសច្រើនគ្រាន់តែនិយាយថាឱកាសដែលត្រូវចេញគឺកោសបានឱកាសច្រើនជាងប៉ិនមិនប្រកាសទេកោសច្រើនមែនបើកោសខ្សោយខ្សោយកោសកោខ្មៅខ្លាំងជាងវាបោះរុលចេញមុនមែនទេ ម្យ៉ាងទៀតបើគោខ្មៅនឹងខ្សោយក៏ដោយប៉ុន្តែគោខ្មៅតិចហើយខ្សោយវានៅនឹងមាត់ច្រកស្រាប់គោសមមកសភ្លុះប៉ុន្តែគោខ្មៅនឹងវានៅនឹងមាត់ច្រកនឹងតែម្ដងបើវាក្រាក់វាចេញប្រុចដូចយ៉ាងមលិកាអញ្ចឹងធ្វើបន់មួយជីវិតចិត្តងប់សៅមងរឿងក្បត់ប្តីបន្តិចទៅរកសិនយល់ no guarantee យល់ទេគ្មានស្អីធានារ៉ាប់រងបានទេទាំងអ្នកទេទាំងលោកគ្រូណាក៏គ្មានស្អីធានាដែរក្រៅពីខំសម្អាតចិត្តដោយខ្លួនយល់មួយទៀតសាមណៈព្រាមខ្លះចង់ដឹងថាមនុស្សធ្វើបែបហ្នឹងកើតឯណាពេលស្លាប់គាត់ចូលឈានមើលទៅឃើញស្រាប់ស្លាប់ទៅឃើញគាត់ទៅកើតឋានសួគ៌ហើយក៏គាត់បញ្ញត្តិថា ឲ្យតែអ្នកធ្វើបាបឡើងឋានសួគ៌អញ្ចឹងឯងបើវាទៅជាមានជំនឿកັບសັດបូជាយ៉ាញ់អីសពគ្រប់អញ្ចឹងទៅហ្នឹងណាបងត្រាស់ថាមនាលភិក្ខុទាំងឡាយត្រង់ដែលសមណៈព្រាមនោះឃើញអ្នកដែលធ្វើបាបនោះបដិសន្ធិក្នុងឋានសួគ៌ក្រោយពីពេលស្លាប់នោះតថាគតឯកភាពពីព្រោះវិជាការពិតមែន ប៉ុន្តែវាសម្រាប់តែបុគ្គលនឹងឯងប្រហែលអ្នកនោះឯងតែបើយល់ទៅវិនិច្ឆ័យទូទៅថាឲ្យតអ្នកធ្វើបាបសុទ្ធទៅឡើងឋានសួគ៌តថាគតបដិសាឧទាហរណ៍ដូចជាព្រាមសន្ទូចគាត់ស្ទូចត្រីមួយជីវិតមិនដែលធ្វើបុណ្យសោះដល់ពេលគាត់ចិត្តស្លាប់ប្រធារៈមួយអង្គទៅសួរសុខទុក្ខគាត់ឲ្យសិលទៅគាត់ឥឡូវទទួលសិលវាជ្រះខ្លាំងភ្លេចរឿងស្អីអស់ទៅជាប់ទៅត្រៃសណ្ឋគមរឹងដាប់ងាប់បាត់ អញ្ចឹងកុសលបន្តិចទេប៉ុន្តែកើតពេលចិត្តស្លាប់ដូចគ្នានឹងគោខ្មៅមកសំភ្លោះពេញមកក្រោលប៉ុន្តែកោសហ្នឹងវានៅនឹងគៀកក្រោលបើខ្វាំងទៅទៅជាតំហារាជការបាត់ទៅប៉ុនកុំតន់អបើគោខ្មៅច្រើនអញ្ចឹងពេលបើកហ្មងទៀតណាកុំតន់អអញ្ចឹងណាអញ្ចឹងបងវិនិច្ឆ័យគ្រប់ទាំង4រឿងមួយទៀតឃើញតាមពិតចេះ បុគ្គលនឹងធ្វើបុណ្យមួយជីវិតចឹងហើយសាមណព្រាហ្មណ៍ខ្លះពិចារណាឃើញថាគាត់ស្លាប់ទៅកើតឋានសួគ៌ហើយក៏បញ្ញត្តិថាឲ្យតែអ្នកធ្វើបុណ្យនោះសុទ្ធទៅកើតឋានសួគ៌ព្រះអង្គត្រាស់ថាមនាលភិក្ខុទាំងឡាយត្រង់ដែលព្រាហ្មណ៍នឹងឃើញថាអ្នកធ្វើបុណ្យនឹងបដិសន្ធិក្នុងឋានសួគ៌តថាគតឯកភាពប៉ុន្តែគាត់បញ្ញត្តិថាឲ្យតែអ្នកធ្វើបុណ្យសុទ្ធទៅឡើងឋានសួគ៌តថាគតបដិសេធមិនអញ្ចឹងទេមិនអញ្ចឹងទេអ្នកធ្វើបុណ្យធ្លាក់នរកកកោ ឲ្យតែផ្លត់ពីអាចិត្តងាប់នឹងយល់គុំសំខឹងច្រើនពេកចឹងហើយក្រៅពីការឲ្យទានក្រៅពីការធ្វើសេចក្តីល្អឲ្យផ្សេងផ្សេងយើងត្រូវតែអប់រំចិត្តនឹងសំខាន់ណាស់រៀនស្លាប់មុនពេលស្លាប់កុំឲ្យវារន្ធត់ភ័យតក់ស្លុតខ្លាំងពេកសំខាន់ណាស់ពេលចិត្តស្លាប់ហ្នឹងអសមណៈព្រាមខ្លះទៀតពិចារណាមើលអ្នកធ្វើបាបស្បតែឃើញធ្លាក់នរកហើយក៏បញ្ញត្តិថាឲ្យតែអ្នកធ្វើបាបសុទ្ធតែធ្លាក់ នរកព្រះអង្គត្រាស់ថាមនាភិក្ខុទាំងឡាយដែលព្រាមនឹងឃើញថាអ្នកធ្វើបាបនឹងធ្លាក់នរកជាការពិតតថាគតឯកភាពពីព្រោះរឿងពិតរបស់បុគ្គលនឹងវាអញ្ចឹងឯងហ្នឹងហើយពីព្រោះវាអត់មានបុណ្យណាមួយចូលមកឲ្យផលវាមានតែបាបមែនប៉ុន្តែតែយល់ថាឲ្យតអ្នកធ្វើបាបសុទ្ធតែធ្លាក់នរកតថាគតបដិសាមួយជីវិតមនុស្សយើងគ្មាននរណាម្នាក់មានតែបាបសុទ្ធទេយល់ទេ កុំមើលមនុស្សក្នុងផ្លូវអាក្រក់ពេកគ្មាននរណាអាក្រក់សុទ្ធនោះទេក៏គង់មានល្អខ្លះដែរបានយើងនឹងអង្គុយសុកហ្នឹងបើមនុស្សណាអាក្រក់កាន់ក្របបែកមកបោកយើងប៊ុងងាប់អស់អញ្ចឹងតែគេបោកហ្នឹងមិនល្អខ្លះដែរមែនទេញាតិញោមមែនញាតិញោមហេមិនឆ្មើងសួមឆ្លើយ នឹងអញ្ចឹងរឿងកើតសាសនាជាច្រើនហ្នឹងជួនកាលមិនមែនកើតពីមនុស្សសាមញ្ញទេគឺកើតពីអ្នកបានឈានបានអីតែគេទៅឃើញឃើញតាណាយកតានឹងឃើញតាណាយកតានឹងវាអត់ឃើញជាសកលដល់អញ្ចឹងហើយចាប់ប្រកាន់តែមួយមួយអញ្ចឹងទៅហើយក៏ធ្វើតគ្នាទៅពិបាកកែមែនតើអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គពង្រៀនយើងឲ្យមាន បញ្ញាបើកភ្នែកមើលដោយខ្លួនដោយខ្លួនឯងបាទ កម្មាសម្ពុទ្ធវិនិច្ឆ័យរឿងកម្មដែលមនុស្សទាំងឡាយនាំគ្នាគិតតែដោយគំនិតខ្លួនឯងសំបីតែរឿងកម្មផលនឹង